ប្រិមិត្តជាទីមេត្រីវ័យពោះអ្នកតារំដោះគ្រោះមិនទាន់អ្នកតាកាច់ស្លាប់ខេត្តបន្ទាយមានជ័យបុរសម្នាក់ឃើញពស់វ័យក្របីមួយក្បាល បំរុងចឹកសัตว์គោរបស់ខ្លួនក៏ដេញវ័យតែវ័យមិនបានលុះត្រឡប់មកផ្ទះវិញស្រាប់តែកើតមានអាការៈភ័យខ្លាចអ្វីម្យ៉ាងទៅប្រពន្ធសង្ស័យប្តីវ័យពោះអ្នកតាតើបអ្នកតាប្រកាន់ក៏បានឲ្យប្តីជិះរថយន្តឈ្នួលទៅខាងផ្ទះម្ដាយដើម្បីស្រោចទឹករំដោះគ្រោះ ស្រាប់តែទៅដល់បរោះជាប្តីបានដើរបាត់មួយយប់លុះព្រឹកឡើងក៏ត្រូវបានប្រទះឃើញដេកស្លាប់នៅក្បែរមាត់ស្ទឹងដែលសមត្ថកិច្ចសន្និដ្ឋានថាករណីខ្យល់កោតែសាច់ញាតិជនរងគ្រោះសង្ស័យថាអ្នកតាកាញ់ហើយការនេះបានកើតឡើងភ្ញាក់ផ្អើលខ្លាំងមែនទែនកាលពីព្រឹកថ្ងៃទី8ឧសភា2023នៅតាមផ្លូវក្បែរមាត់ស្ទឹងមង្គលបុរីស្ថិតនៅភូមិសំរោងឃុំរស័យក្រោកស្រុកមង្គលបុរីជនរងគ្រោះមានឈ្មោះថាទាវនាម ភេទប្រុសអាយុ39ឆ្នាំមានប្រពន្ធឈ្មោះថាភ័ណ្ឌអាយុ35ឆ្នាំមានកូនស្រី2នាក់រស់នៅភូមិសង្កែវាខុំបវលស្រុកបវលលោកនាយប៉ុស្តិ៍នគរបាលឃុំឫស្សីក្រោកបានឲ្យដឹងថាមុនពេលជនរងគ្រោះដេកស្លាប់បែបនេះ គេឃើញជនរងគ្រោះដើរសំបាយសំទឹកអ្នកស្រុករស់នៅតាមដងស្ទឹងគ្មានពាក់អាវសក់កន្ទ្រើងហើយប្រជាពលរដ្ឋមិនស្គាល់ឡើយនឹកស្មានថាជនរងគ្រោះមានសតិមិនគ្រប់ឬញៀនថ្នាំ។ និងដើរតាមផ្លូវរហូតប្រទះឃើញដេកស្លាប់ហើយប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យនិងសន្និដ្ឋានថាអាចអត់អាហារទៅបណ្ដាលឲ្យ ជនរងគ្រោះខ្យល់កស្លាប់តាមប្រភពសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កាលពី10ថ្ងៃ មុនកើតហេតុជនរងគ្រោះបានទៅមើលសត្វគោជិត20ក្បាលដែលជាសត្វគោចិញ្ចឹមដោយខ្លួនឯងហើយពេលនោះស្រាប់តែមានពស់វែកក្របីខ្មៅធំជិតប៉ុនកជើង បានបើកពពែរោគចឹកគោហើយជនរងគ្រោះក៏ដេញវាយសត្វពស់នោះ ហើយពស់នោះក៏បានវាយចូលវាលស្បូវបានលុះដុតវាលស្បូវឆេះអស់នៅតែមិនឃើញសត្វពស់បន្ទាប់មកជនរងគ្រោះបានត្រឡប់មកផ្ទះវិញគាត់ក៏មានអាការៈឃើញមនុស្សខ្លាចនិងមានជំងឺក្រពះធ្វើទុកផងដែរតើបស្ត្រីជាប្រពន្ធសង្ស័យប្តីវែងពោះអ្នកតាតើបអ្នកតាប្រកាន់ប្រភពដដែលបន្តថាក្រោយមានអាការៈមិនស្រួល ស្ត្រីជាប្រពន្ធបានឲ្យប្តីជិះរថយន្តឈ្នួលមកផ្ទះម្ដាយនៅឯស្រុកមង្គលបុរីដើម្បីស្រោចទឹករំដោះគ្រោះពេលជិះរថយន្តពីស្រុកបវលខេត្តបាត់ដំបងមកដល់រង្វង់មូលស្ត្រីជ្រោស្រូវស្រុកមង្គលបុរីហើយក៏ជិះម៉ូតូបន្តក៏បាត់ជនរងគ្រោះរហូតសាច់ញាតិដើររកមិនឃើញមួយយប់លុះព្រឹកឡើងទទួលព័ត៌មានថាមានគេប្រទះឃើញគាត់ដេកស្លាប់នៅមាត់ស្ទឹងត្រើយខាងជើងផ្សារមង្គលបុរីតែម្ដងសាច់ញាតិជនរងគ្រោះសង្ស័យ ដោយផ្ដោតទៅលើ ជំនឿអរូបីថាពស់ដែលជន់រងគ្រោះវ័យនឹងដុតព្រៃនោះអាចជាពស់អ្នកតាទៅអ្នកតាប្រកាន់ឬអ្នកតាកាច់បណ្ដាលឲ្យស្លាប់បែបនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។